អស់លោកពុទ្ធបរិស័ទទាំងអស់ឲ្យបានជាតិយល់ហើយយើងធ្វើធម៌ទៅឆាប់គឺថាធ្វើការងារអ្វីក៏ដោយគឺសំទៅលើបច្ចេកទេសគឺថារបៀបរបៀបកិច្ចកលដែលយើងត្រូវទូមានចិត្តនោះតើយើងត្រូវទូមានយ៉ាងម៉េចដែលឆាប់រហ័ស ហើយបើសឹងជាស្ដាប់បានគឺងាយហ្មងនឹងជាលំបាកហ្នឹងអញ្ចឹងបានជាសម្ដែងថែមបន្ថែមព្រោះជានាមធម៌វិបាកនឹកគិតអញ្ចឹងពាក្យថាចិត្តតចិត្តនឹងគឺជាធម្មជាតិមួយតែធម្មជាតិអ្នកគិតអ្នកសន្សំហើយលបលពោចផាត់លេខត្រឹមចិត្តហ្នឹងហើយ អញ្ចឹងបានលោកព្រៀបចិត្តនេះតែមិនបាត់ស្វាលកលកោចញាក់មុខញាក់មាត់លើទៅចង់ឈើមួយទៅកាន់ចង់ឈើមួយចរិតរបស់ស្វាមិនចេះធ្វើសមាធិទេមិននឹងទេចិត្តដែលបកគលមិនទាន់បានអប់រំទូមានហបលកោចងៃកណោះគេឲ្យចិត្តមានពុតត្បិតមិនទាន់ត្រង់ ឬក៏លោកព្រៀបចិត្តនេះទៅនឹងសັບពេញទៀតគឺថាតែងតែទទួលដុតជញ្ជក់យកនៅអាហារយើងពិនិត្យមើលសត្វជញ្ជៀនណាជញ្ជៀនតែនៅតាណាវាធ្វើតបកគេគេធ្វើកំណាញ់គេរាយកំណាញ់ដើម្បីដាក់សត្វហើយគេទៅសំងំនៅចំកណ្ដាល ឲ្យខ្សែសំណាញ់គាត់ទាំងវិញហ្នឹងគឺពីទៀនគេធ្វើនៅពេលណាដែលមានសត្វតូចដូចចមូកឬក៏ដូចជាស្មើមួយមៀចមួយមុខហើយទៅទៅប៉ះនឹងសំណាញ់ពីទៀនហ្នឹងជាប់ពីទៀនគេដេកចាំគេស្ដាប់មើលសោ កាលណាបើញយទិសណាគេធ្វើដំណើរទៅតាមវិថីរបស់គេគឺខ្សែដែលគេបានរាយហើយនោះទៅដើរបញ្ជក់យកនៅជាតិសត្វដែលជាប់នឹងសំណាញ់នឹងដើរបញ្ជក់ហើយអញ្ចឹងទៅក៏ធ្វើដំណើរចូលមកកាន់ជំរកដើមរបស់ខ្លួនវិញហើយរវល់តែប៉ុណ្្នឹងឯង យ៉ាងណាមិញចិត្តយើងនឹងសន្សំអញ្ចឹងមិននៅធៀមទេគឺចិត្តអាស្រ័យនៅនឹងបេះដូងនៃលំនៅឋានបេះដូងនៅក្នុងសរីរៈរាងកាយយើងបេះដូងនៅក្នុងទ្រូងហើយផ្លូវរបស់ចិត្តដែលរត់ទៅមាន6ផ្លូវភ្នែកវិជាចំោះអណ្ដាតកាយចិត្តអឺ នៅពេលណាអារម្មណ៍ដៅរូបមកប៉ះភ្នែកចិត្តនឹងរត់ត្រេចេញពីបេះដូងទៅមកនៅភ្នែកហើយក៏មកញាក់មុខញាក់មាត់សបាយហឺហាកើតទុកសពសារពើនឹងរូបនឹងទៅអត់ចិត្តអស់ចង់ទៅក៏ត្រឡប់ទៅនៅក្នុងបេះដូងវិញទៅសំឡេងក្លិនរសទាំងអស់ក៏ដូចគ្នាកាលណាមកប៉ះហើយចិត្តនេះมันអាចនៅក្នុងបេះដូងបានទេត្រូវរត់ចេញ មកតាមទៅតិចចំណុះសម្ដាប់កាយហើយក៏ក្រេកជាជួយយកនៅអារម្មណ៍ផ្សេងផ្សេងដែលមកប៉ះសោយសក់ខ្លះទឹកខ្លះសោមនោះខ្លះទូមនោះខ្លះហើយក៏រត់ចូលទៅជ្រកក្នុងកន្លែងដើមវិញទៅដូចជាសត្វពីទៀតណានេះរឿងចិត្តអញ្ចឹងហើយបើសិនជាភ្នែកមិនឃើញវិជាមិនលឺចំមុះមិនឃើញខ្សិនដល់មិនបានប៉ះរសជាតិទេតែមិនបានសពវត្ថុដែលប៉ះកាយទេក៏គិតរឿងផ្សេងផ្សេង គិតរឿងអតីតអំពីថ្ងៃមុនខែមុនស្រុកមុនឬក៏រឿងទៅអនាគតឬក៏រឿងជនដតីអំពីស្ដីខ្លះអំពីប្រពន្ធខ្លះកូនចៅខ្លះលបរកទីពួកចិត្តធ្លាប់គិតអំពីដើមមកនេះចិត្តធ្លាប់គិតចឹងតែអញ្ចឹងចិត្តនឹងមិនទេនៅស្ងៀមទេមិននៅស្ងៀមទេចេះតែប្រពីប្រព្រឹត្តសពសារពើដូចជាព្រះអង្គ បានចំណែងនឹងអញ្ចឹងគឺថាចិត្តនឹងវាមិនព្រមនៅសោះវានៅតែមួយរំពេចមួយរំពេចដូចជាសត្វស្វាអញ្ចឹងណាគឺថាមកការដីលក់នៅតែសត្វស្វានោះតិចណាស់ប្រមាណតិចណាស់ដូច្នេះបើយើងចង់ទូមានចិត្តរកសម្ដែងថាត្រូវតែបិទទ្វារ5 ចង់ទូមានចិត្តក៏បិទទ្វារប្រាំបិទទ្វារភ្នែកភ្នែកនឹងឈប់ឃើញទៅទឹកជារូបនឹងយ៉ាងណាប្រយ៉ាងនោះទៅមិនទៅជាប់ចំពាក់ក្នុងរូបនោះទេធ្វើឲ្យដាក់រូបមកបិទនៅតិចទឹកជាសម្លេងនោះជាសម្លេងទៅរស់មិនទៅរស់យ៉ាងណាក៏ដោយចិត្តនេះធ្វើឲ្យទាំងអស់បិទនៅចំមុខ ទឹកដែលខ្លួនមកប៉ះនឹងច្រមុះប្រអប់ស្អីយ៉ាងណាក៏ចិត្តធ្វើហីដឹកនៅផ្លូវអណ្ដាតរសជាតិបបាយបរិស្លាទឹកជាឆ្ងាញ់ក្តីមិនឆ្ងាញ់ក្តីក៏ចិត្តធ្វើទៅងើយហីមានប្រមាណបានប្រមាណប៉ុណ្ណឹងទៅដឹកផ្លូវកាយកាយប៉ះដៅប៉ះអាជ្ជៈប៉ះវត្ថុរឹងទុនយ៉ាងណាក៏ដោយក៏យើងអត់ចិត្តចិត្តណា អត្តបកិនគឺថាចិត្តហ្នឹងគឺលែងរវល់នឹងការឃើញលែងរវល់នឹងការឮលែងរវល់នឹងការធំក្លិនឬក៏លែងរវល់នឹងរសជាតិនិងសាសវត្ថុរឹងក្តៅល្ហោមដែលជា5តទៅទុកត្រឹមតែជា1មនោទិយកចិត្តនឹងទៅចងនឹងដង្ហើមចេញនឹងដង្ហើមចូលតាមយ៉ាងនេះចងហ៎ ចងនឹងដង្ហើមចេញនឹងដង្ហើមចូលតាមយ៉ាងអត់ចងអីមិនបាត់ចោលអស់ហើយចងចឹងហើយការចងនឹងដោយការសន្សំព្រោះចិត្តដែលចងនឹងដង្ហើមចេញចូលជាដំបូងនឹងចិត្តនឹងមិនទាន់សុខចិត្តទេមិនទាន់នៅស្ងៀមទេចិត្តសរត់ចេញគិតចេញអំពីដង្ហើមចេញដង្ហើមចូល លោកប្រៀបទៅនឹងកូនគូកាចដែលថាការចងចិត្តរសាចិត្តចម្រើនចិត្តនឹងប្រៀបទៅនឹងកូនគូកាចថាទឹកដោះមេគូនក៏បកាយហើយកូនគូក៏បកាយហើយមេគូមកចង់ទូមានគូនឹងឲ្យជាគូទុនគួរដល់ការងារជួតដីក៏បានអូរទេសក៏បានទៅណាក៏បាន ជាសត្វប្រឡាញ់ពេញចិត្តក្នុងការងារដូច្នេះនាយកបាលត្រូវបណ្ដាច់ដោះលែងឲ្យកូនគោនឹងផឹកទឹកដោះគោមេគោកាយទាំងហើយត្រូវបង្អត់ទឹកដោះហើយយកកូនគោនេះទៅចងនឹងសសរខឿនមួយ ចងកកជាប់នឹងកកខឿនដែលគេដាំក្នុងផែនដីដ៏មមកប់ហើយដល់ពេលអញ្ចឹងទៅកូនគោនឹងយ៉ាងម៉េចនៅមិនធៀមទេវាចប់កកហើយវាបោតលិចបោតកើតប៉ុន្តែវាទៅមុខទៅមុខទៅមួយជាប់កកដើរថយក្រោយជាប់ក្បាលទៅមុខជាប់ដងខ្លួនដឹងឯទៅណា បើទៅអស់ចិត្តអស់ចង់នឹងទៅណាកូនគោនឹងក៏ទៅដេកនៅក្បែរតតហ្នឹងទៅដេកចងំនៅក្បែរតតហ្នឹងដឹងថាទៅណាលេងរួចហើយហើយក៏ចងំសុខសบายចេះដេកនៅហ្នឹងទៅយ៉ាងណាមិញចិត្តយើងដូចជាកូនគោហ្នឹងអញ្ចឹងធ្លាប់តែផឹកគឺរសជាតិនៃកាមគុណរូបសម្លេងក្លិនរសសម្ផស្ស គឺថារូបជាទីគ្រាប់ចិនចម្លែងជាទីគ្រាប់ចិនក្លិនជាទីគ្រាប់ចិនរសជាទីគ្រាប់ចិត្តអវ័យប៉ះនឹងកាយជាទីគ្រាប់ចិត្តទាំងអស់រូបហ្នឹងគឺសំដៅយើងគឺថាសភាពដែលមកប៉ះនឹងភ្នែកណានេះយើងមើលទៅឃើញនឹងរូបហើយមើលទៅឃើញគេអីឃើញរូប សំឡេងហ្នឹងសំឡេងច្រៀងសំឡេងចម្រៀងដូដន់ត្រីសំឡេងគូសំឡេងវាន់សំឡេងមនុស្សស្រែកដែលបាក់ទៅទៀតហ្នឹងហៅសំឡេងពាក្យថាក្លិនក្លិនផ្កាក្លិនទឹកអប់ឬក៏ក្លិនមនុស្សក្លិនគល់ឈើឬឈើមើមឈើស្លឹកឈើមែកឈើក្លិនហើយពាក្យថារសរសជាតិសឡនំបង្អែមចង្អាប៉ណ្ណាប់ ហើយទៀតតែវត្ថុបនិកាយបានដល់វត្ថុរឹងក្តៅលហើយដែលហៅថាខ្យល់ឬក៏ភ្លើងចំហាយភ្លើងឬក៏ទេលមកពួយខ្សែដែលមកប៉ះនេះនឹងហៅអត្តពៈនេះចិត្តយើងវាធ្លាប់តែផឹកអានឹងមួយថ្ងៃបើកភ្នែកឡើងទល់ដេកលក់នឹងឃើញតែប៉ុណ្្នឹងឯងតែងតែស្វែងរកនៅរូបសម្លេងក្លិនរសសម្ផស្សដែលជាទីគាប់ចិត្ត ជាទីស្រឡាញ់ជាទីពេញចិត្តបើស្វែងរកទៅនឹងបានត្រូវតាមចំណងរបស់ខ្លួនទៅក៏កើតនៅសេចក្តីព្រៃអញញឹមញញែមសោយស្អាតស្អាយហូរទឹកភ្នែកអញ្ចឹងទៅដល់ស្ទឹងជាស្វែងរកទៅវាមិនគប់ចិត្តទេក៏អន់ចិត្តខឹងក្នុងចិត្តងួមម៉ៅក្តៅក្អាយក្តឹកក្ដួលយំយែករៀបរាប់ជាងចេះជាងចុះអញ្ចឹងទៅនេះចិត្តយើងធ្លាប់អញ្ចឹងណា ទៅថាចង់ទូងៀនចិត្តតបបដាច់ដោយគោបាញ់តបបដាច់ដឹកដោះគឺលែងឲ្យផឹកកាមគុណលែងដកខ្លួនចេញអំពីសម្លេងក្លិនរសសម្ផស្សដែលជាពីគប់ចិត្តចេញដកខ្លួនចេញហើយយកចិត្តនឹងឯងទៅចងនឹងសសរខឿនគឺខ្យល់ដង្ហើមចេញចូលវាទួលសសរខឿន ដោយខ្សែគឺសតិហើយខ្សែគឺសតិគឺថាយកចិត្តយើងនឹងស្មាតដែលយើងទៅរលឹកនឹងហើមចេញនិងនឹងហើមចូលនឹងហើមចេញវែងចូលវែងនឹងឯងនឹងហើមចេញចូលជាតួសសរខឿនហើយហើយស្មាតដែលដែលយើងរលឹកនឹងហើមចេញចូលជាតួខ្សែហើយហើយចិត្តជាតួកូនកូនហើយកាមគុណគឺជារសជាតិនៃស្ដាប់គូកាចហ្នឹងហើយហើយ ដល់យកមកចងដំបងដៃមានចេះនៅអីអត់ដោយគោញអារម្មណ៍ជាតកិច្ចគល់តតហ្នឹងនឹកដង្ហើមពីរបីដង្ហើមចេញប្រច្បាត់ទៅចេញដឹងទៅដឹងចេញដឹងទៅដឹងយូរយូរជីកូនអញមកទៅចេះនៅផ្ទះតែអញយ៉ាងមកទៅទៅរៀនទៅនឹងគ្មានសុខច្បាប់ទេតែទៅទៅប្រៃមកទៅទៅបានញាក់ព្រឺតែឯងទៅធ្វើធរណា បើមិនគួរតែនឹកអីចឹងចឹងឬមិនចឹងទេក៏នឹកឃើញរឿងអ្វីមួយដែលយើងបានចិច្ចទុកក្នុងចិត្តពីមុនមកណាគឺថាយើងចិច្ចយើងសម្គាល់យើងកត់សម្គាល់យើងចិច្ចចំនៅលើរឿងអ្វីមួយមួយហ្នឹងអត់ដល់ចិត្តចំអញ្ចឹងទៅវាចាំមក វាចំណាំបានមកដែលចាំចំណាំបានមកអញ្ចឹងមកដល់បងអង្គុយធေါ်ថ្មិចថ្មិចដល់ដង្ហើមចេញចូលចេញចូលចេញចូលវាមិនទាន់ចិត្តនឹងវាមិនទាន់អស់ឡៃចេញប្រោទៅរករឿងដែលយើងធ្លាប់ចាំនឹងបងជួនកាលចេញទៅរកប្រពីរិការឿងរ៉ាវនិទានតាមកាពីធម្មបទតាមជាតិដកទៅតាមដែលធ្លាប់សន្សំសពចំណាំមកនឹងធម្មតាចិត្តគឺអញ្ចឹងដែរ អញ្ចឹងឯងมันមានអ្វីទេគឺចរិតចិត្តអញ្ចឹងប៉ុន្តែយើងកំលះបង់ឥឡូវចេញប្រូចយាយមកក៏នៅតែមិនមកទេដល់មិនមកនោះត្រូវធ្វើវិធីសាស្ត្រមួយយ៉ាងអក្រិតត្រូវយកចិត្តដាក់ក្នុងដើមទូងរនឹងធ្វើឲ្យតឹងទៅតែកើតទៅនៅយកអណ្ដាតទល់ជើងស្មិញខាងលើ យកកដាបទល់ជើងក្នុងខាងលើខំស្បិញឲ្យជាប់ញាត់ចិត្តទៅក្នុងទូមអណ្ដាតទល់ជើងស្បិញខាងលើខំស្បិញឲ្យជាប់យកចិត្តញាត់ទៅក្នុងដើមទ្រូងហើយបិទដង្ហើមចេញនិងដង្ហើមចូលឡើងដកអត់ដល់ទេគឺថាឡើងដកមកទៅជាប់ខាងក្នុងជាប់ដាក់ចិត្តទៅខាងក្នុងជាប់អត់ដង្ហើម បើអត់យ៉ាងទៅវាលែងគិតចិត្តវាស្ងប់ណាស់នៅក្នុងជ្រុងហ្នឹងហើយព្រោះចិត្តដែលគិតនឹងអាស្រ័យនឹងសេចក្តីនឹងខ្យល់ដង្ហើមយ៉ាងចូលនោះដែលលេខដកនៅទៀតគិតចិត្តឲ្យជប់ដឹកកំណៅចិត្តមិនឲ្យអកុសលធម៌ក្រកសង្កត់ចិត្តបានដល់យើងដាក់ទណ្ឌកម្មគាត់អញ្ចឹងទៅគាត់ក៏លែងចិត្តដែរ តែមិនមែនអត់ដង្ហើមរហូតដល់ថប់ដង្ហើមទេគ្រាន់តែទុកចិត្តកុំឲ្យគិតអាក្រក់តែប៉ុណ្ណឹងឯងកុំឲ្យគិតរឿងអ្វីដែលចិត្តនឹងវានៅខាងក្នុងស្ពានល្អហើយបានចាប់នឹកដង្ហើមចេញចូលបន្តទៅទៀតនេះឧបាយឧបាយសម្រាប់ទូមានចិត្តដល់ចម្រើនយូរយូរចឹងទៅចិត្តចិត្តតែចេញចេញមកយើងប្រុងស្មារតី ស្មារតីយើងសម្លឹងខ្យល់ប្រុងហ្មងកុំឲ្យចិត្តចេតនាតែខត់ម៉ានឯងយុគកិច្ចប្រូចប្រូចទាញមកវិញយកចិត្តនេះមកសោកក្នុងខ្យល់ដង្ហើមចេញចូលវិញដែរហើយចិត្តទៅហាត់ហាត់យូរយូរ100ដង្ហើមដំបូងដៃបំផុតនឹកបានតែ10ទេភ្លេច90ហើយ នឹកបានដល់បាននៅតែដង្ហើមចូលដឹងតែចូលដង្ហើមចេញដឹងតែចេញ90ដង្ហើមចូលដង្ហើមចេញផ្សេងចិត្តនឹកផ្សេងដង្ហើមចូលយកចូលខ្លួនឯងចេញចេញខ្លួនឯងបានចិត្តនឹកទៅស្ទះនឹកទៅសំបែងឬកិច្ចការអីផ្សេងផ្សេងនឹង90ប៉ុន្តែចិត្តតែឧស្សាហ៍ចេញទៅទាញមកចេញទៅទាញមកព្យាយាមដែលព្យាយាមមិនដាក់រក ជាយឹកដល់យូរយូរទៅចាំបាន20ភ្លេច80ដល់ព្យាយាមយូរយូរចាំបាន50ភ្លេច50ណាវាកាន់កណ្ដកនមកសតិកណ្ដចាស់ខ្លាយូរយូរ90ភ្លេច10យូរយូរ100ដង្ហើមនៅនឹងរហូត15នាទីមូលឆ្លាញ់នៅដង្ហើមចេញចូលយូរយូរកន្លះម៉ោងមូលឆ្លាញ់នៅដង្ហើមចេញចូលយូរយូរ 45នាទីមូស្វែងក្នុងដង្ហើមចេញចូលយូរយូរ1ម៉ោងពេញនៅតែក្នុងដង្ហើមចេញចូលនេះនឹងគឺរបៀបអប់រំចិត្តគឺអញ្ចឹងបងគឺត្រូវអនុវត្តដោយវិធីទាំងដូចចឹងបានយើងព្រឹកកង្គុយថ្ងៃកង្គុយត្រឡប់កង្គុយចិត្តភ្លឺកង្គុយដើម្បីស្ដាំចិត្តនេះឲ្យចិត្តដឹងជ្រោបនៅខាងក្នុងនឹងគេហៅវិធីទូមានចិត្ត ដល់ពេលយើងចេះតើសាព្យាយាមចម្រើនចម្រើនដង្ហើមចេញចូលយូរយូរដង្ហើមចេញចូលនឹងជាប់ចេញវែងចូលវែងចេញវែងចូលវែងចេញវែងចូលវែងយូរយូរដង្ហើមខ្លីចេញខ្លីចូលខ្លីយូរយូរមានតឹងតណេះតឹងតណោះរពេចរសឹកតណេះតណោះកុំរវល់ទាំងអស់គិតតែពីសម្លឹងខ្យល់តែហ្មងចង់តឹងតណាក្តីចង់លមាស់ក្តីចង់អេះក្តីអត់មុខ គិតតាពីសម្លឹងដង្ហើមចេញដឹងចូលដល់ដល់ធ្វើយូរយូរយូរយូរទៅចិត្តលែងចេញកើតគុណធម៌មួយហៅបាមកជៈបាមកជៈទឹកដីព្រៃអគឹមចាប់ឆ្លាស់ក្នុងទ្រូងពីដើមមកស្បៀនបបាអាស័ព្ទអាសល់វិហៀតច្អល់តបប្រមល់អើយតបប្រមល់ចិត្តបបាចិត្ត ជួនកាលវារឿងវាច្រើនពេកទៅវាមិនដឹងជាបបាក់រឿងស្អីមួយគិតតែពីធំបបាក់បបាក់បបាក់ស្មុគស្មាញគិតមិនលេចមិនដឹងជារឿងអីចេះតែបបាក់ចិត្តតែណែនក្នុងចិត្តហ្នឹងដល់យើងចម្រើនដង្ហើមចេញចូលនឹងយូរយូរទៅហាក់ដូចជាបេះចេញនៅគ្រឿងណែននឹងឆ្លូតចេញទៅចលាស់ខាងក្នុងតលាយយើងសบายហៅតាមកជាក់ ហើយចេះតែចម្រើនទៅទៀតចម្រើនយូរយូរយូរយូរយូរទៅធននឹងកាន់តែកើតទៅកើតទៅកើតបៃតេទាំង5កើតខតកាបៃតេខនិកាបៃតេអកនិកាបៃតេឧបេគាបៃតេភរណាបៃតេនេះកើតបៃតេទាំង5 អត្តកាពេទៅសេចក្តីសបាយយ៉ាងតូចតឡើងសបាយយ៉ាងទៅបាត់ទៅខនិកាបេតិបានមួយខណៈបាត់ទៅអកនិកាបេតិរៀងសបាយមួយសបករលត់បាត់ទៅទៅតែងគាបេតិសបាយកាយនឹងស្រាលកាយនឹងដូចតែឡើងលើអាកាសញ៉ាដល់ផរណាបេតិនឹងស្ដារសេចក្តីសុខនឹងតាំងពីចុងសន្និបាតជើងរហូតទៅលាយ កាយនឹងរីងកាយនឹងតូចកាយនឹងតលាយតិចស្រួលស្រេអង្គុយទៅសុខនេះតែតែនឹងការទៅតែហ្នឹងនឹងការហើយចេះទៅចម្រើនដង្ហើមចេញចូលទៅទៀតអាស្រ័យនឹងបៃតេនឹងទៅដល់ចម្រើនយូរយូរបៃតេនឹងចាស់ខ្លាពេញកហើយក៏កើតនៅបសុទ្ធិមេធងកើតតតនេះ កើតកាយបស្សតិចិត្តបស្សតិកាយស្ងប់ចិត្តស្ងប់កាយស្ងប់កាយទៅដើមអបតតអង្គុយម៉ាននេះចិត្តតែចប់ចិត្តតែចាប់ចិត្តតែពិបាកទឹកលិចទឹកកើកវីកវត្តតាមស្ទឹងក្នុងកាយស្រាប់តែបាត់អស់ពេលអង្គុយទៅចាប់តែស្ងប់ឈឹងកាយនឹងអស់ការពិបាក តែតែចិត្តនឹងលែងរវើរវាយលែងស្មៅប្រហាយលែងខ្ជិលលែងសម្រុនលែងសរាលែងឆ្វេងឆ្វាយចិត្តនឹងនៅ ស្ងៀមនៅនៅក្នុងខ្យល់ដល់អត់ដល់ចម្រើនយូរយូរទៅស្អាតសេចក្តីសុខតិចស្រឺតមកតាមផ្លូវកាយទៅហើយសុខប្រព្រឹត្តទៅក្នុងផ្លូវកាយជាបច្ច័យនៃសម័យក្នុងផ្លូវចិត្ត ដំណឹងស្រួលអង្គុយសំណុកដើរសំណុកនៅសំណុកឈរសំណុកអង្គុយសំណុកតិចស្រួលខ្លះមួយថ្ងៃមួយយប់ខ្លះកន្លះថ្ងៃខ្លះ3ម៉ោង1ម៉ោងដល់បានសេចក្តីសុខកើតសមាធិកើតសមាធិចិត្តចិត្តនឹងដង្កល់នឹងស្កល់ចំណាំតែនឹងហើមឥតល្អិតដែលជ្រោកនៅក្នុងកាយយើងនេះមួយម៉ោងក៏មិនដាក់ណា 2ម៉ោងក៏បាន3ម៉ោងក៏បាន4ម៉ោងក៏បាន5ម៉ោងក៏បានអង្គុយតែមកភ្នែនហ្នឹងគឺចប់ម៉ោង3ចូលម៉ោង5ចេញមកម៉ោង7ចូលម៉ោង10ចេញមកម៉ោង3ចូលម៉ោងភ្លឺចេញមកអង្គុយតាមភ្នែនភ្នែនអត់មិនបានអង្គុយបានអញ្ចឹងថាមកពីមានគុណធម៌វិញណាហើយហៅសមាសមាធិនឹងបានតតនេះដោយសារ យើងអប់រំចម្រើននៅប្រះអាណាបានសតិចិត្តយើងនេះសាធុជនទាំងឡាយកាលខាងដើមមិនចេះនៅទេតែដល់ពេលបានគុណធម៌ក៏ចេះនៅដូចជាកូនគូកាលពីដើមមិនចេះដេកទេតែដល់ពេលបំផុតគេចូលទៅអង្គុយអង្គុយហើយនឹងដេកឈរនៅក្បែរសសរខ្លួន យ៉ាងណាចិត្តពីដើមមិនចេះនៅនឹងដង្ហើមចេញចូលទេ តែដោយអាស្រ័យមានតាមកជាបេតេសកភិសខាសមាធិចិត្តនឹងក៏ក្របនៅក្នុងដង្ហើមចេញចូលដោយធូរលាឯងមិនចង្អៀតចង្អល់ចង្អល់ហ្មងដូរដូរហើយដូរចរិតដូរចរិតចិត្តនឹងពីដើមទៅទីទៅទៀត បើអង្គុយធំធំមួយចុកជើងអង្គុយអង្គុយមកទៅធំមួយទេចុកក្នុងខ្លួនណាអង្គុយយូរយូរធំមួយទេចុកស្កាត់អង្គុយនឹងធំមួយទេឈឺក្បាលអង្គុយមកទៅដូចនៅបានយូររៀងនឹកតានឹកយាយនឹកកូននឹកចៅ នឹកទ្រព្យសម្បត្តិនឹកមាសប្រាក់បើលោកអាចារ្យវិញនឹកទៅនឹកនឹកបរិស័ទគេជាអាសាហៅរងបើខំកថាវិញគេចិត្តអាសាមុនទេសនានៅមិនកើតទេបើលោកគ្រូសូនមុនបកែវិញគេអញ្ចឹងយឺយឺដូចគ្រាមគេហើយគិតតែអមហូបស្រក់នៅមិនកើតទេនឹងចិត្តយើងណា ដែលមិនទាន់បានគុណធម៌ចិត្តអញ្ចឹងចិត្តដឹងមិនទាន់មានការទូមានទេស្រាប់តែដល់ពេលអង្គុយកម្មដ្ឋានទៅបានខ្យល់អត់កើតតាមកជាបេទេសកតិសកសមាធិស្រាប់តែផ្លាស់ពាក្យនិយាយវិញអូយអស់ចោលស្រួលអីម្លេះទេលោកអើយ អង្គុយបដើនឹកក្នុងចិត្តអើយស្រួលណាស់ណោណែជួបទេបធរដល់ហើយមួយជាតិនេះណែជួបទេបានធរនឹងឲ្យញឹមសបាយគាត់សុខហើយសុខកាយសុខចិត្តដល់ពេលចេញពីសមាធិដើរទៅរៀងសួរកំភើមកញឹមគេសួរថាយាយយាយឯងសាច់ដូចភ្លឺដូចឲ្យញឹមប្រហែលជាបានគុណផងអស្ចារដល់ហើយមិញនេះ ខ្ចប់អង្គុយមិនចង់ក្រោកទេពី3ម៉ោងហើយថាវាស្រួលអីសែនស្រួលម្លេះទេតាំងពីកើតពោះម៉ែមកម៉ែបានស្រួលអញ្ចឹងពេលជួបស្រួលថ្ងៃហ្នឹងនេះខ្ញុំគ្មានចង់ទៅណាទេគេដើមចង់ទៅផ្ទះដល់ខាងក្រោយគ្មានចង់ជួបមនុស្សទេលែងចង់ឲ្យនរណាមកនិយាយហើយចង់តែបិទតោប្រាប់តោក្លុកដល់ងាប់បាត់ ម៉ោង5ឡើងគឺបិទតូបចូលផ្លុកហ្មងហើយអត់ចង់ជួបមនុស្សហើយបើពីដើមមិនចឹងទេហើយក៏ឲ្យកម្មជាដើរតូបគេនៅសំបានអីក៏ទៅប្រជុំបាច់ដែរចឹងបើតាឡាហ្នឹងរួបបុកម្នាក់ឯងបុកកើតតបានបុកផងនិយាយផងគិតគិតចេះគិតគិតចុះនិយាយបដាបុកបដាអត់សឹក វាតាតាវតាប្រអីវិញមូប្រអីមិនដើរម្នាក់ដើរបដើមូបដើដល់ជុំគ្នាជួបបដើនិយាយទៅឯចោះឯឡើងពីដើមអញ្ចឹងស្រាប់តែដល់បានសមាធិចិត្តមិនចាំផ្លាស់ផ្លាស់ចិត្តទាំងអស់ចិត្តទៅងំហ្មងដោយពីខូបមួយអង្គស្មាប្រែកាពីធម្មបត្តិទៅឃើញដោយខូបមួយអង្គលោកដើមលោកស្វាតឈៀងទៅទៅ លោកតែមកសូត្រធម៌លឺលឺទេវតាទាំងអស់មកនៅព្រៃមកស្ដាប់ធម៌ហើយអនុមោទនីកថាទាំងអស់ស្រាប់តែថ្ងៃក្រោយមកលោកលែងសូត្រថ្ងៃថ្ងៃគិតទៅអង្គុយស្មឹងតែយូរយូរទេវតាទៅស្វែងគុំលោកម្ចាស់ពីដើមស្វាត់ទីទៅសូត្រឥឡូវក៏លែងស្វាត់ទីទាំងពីដើមខ្ញុំផ្សេងខ្ញុំចូលចិត្តសូត្រធម៌ណាពីដើមតែឥឡូវចូលចិត្តពួនសងំវិញព្រោះការពួនសងំជាសេចក្តីសុខរបស់ខ្ញុំ ជាអាហារដ៏ឆ្ងាញ់សម្រាប់ខ្ញុំនេះវាផ្លាស់អញ្ចឹងលែងលែងចង់ទៅផ្ទះលែងចេះនៅផ្ទះឲ្យអស់ដល់កើតធរហើយពីដើមវិលវិលផ្ទះវិលវិលផ្ទះវិលវិលផ្ទះឥឡូវអត់ទេវិលវិលតោបវិលវិលតោបអត់ចេះទៅនៅផ្ទះពីដើមទៅនៅផ្ទះហ្នឹងតែទៅផ្ទះម្ដងម្ដងអត់ចង់មកទេក៏គេជួយ តែដល់តែពេលកើតធរហ្នឹងទៅដល់កូនគាត់នៅទៀតមិនចេះនៅអញចេះនៅទេតែវិញហើយលឹកមកនៅវត្តវាចឹងលោកយាយអាអញ្ចឹងលោកយាយលោកតាដែលគាត់នៅវត្តជាប់បានយូរល្អហើយសេចក្តីសុខស្ងប់មិនចេះមានរឿងនោះមកពីគាត់ធ្វើធម៌នឹងមកកើតកើតធម៌ បានគុណធម៌នឹងសាមោជៈបៃតេបរតិសុខៈសមាធិឃើញអនិច្ចំសុខੰងនិងអនត្តាដល់ឃើញអញ្ចឹងគាត់អត់ទៅផ្ទះទេគាត់នៅវត្តយូរយូរវត្តនឹងកំពុងដៃនៅ10នាក់ដល់ពេលគេចម្រើនធម៌កើតយូរយូរនៅបាន20នាក់អត់ទៅវិញតែមិនដេញគាត់ទៅគាត់ទៅទេយកកូនចៅយកច្បាស់មកសដូនទៅក៏ទៅណល់យូរយូរនៅវត្តបាន30នាក់ យយឺបាន40នាក់យយឺ50នាក់យយឺ60នាក់100នាក់នៅក្នុងវត្តជារឿងធម្មតាតាមតូបទាំងអស់សុទ្ធតែលោកយាយលោកតានៅវត្តប្រចាំជាតិចិនត្រៃហើយគេជួយដូចសម័យឥឡូវនេះគេគេជួយលោកយាយលោកតាទៅបន់នៅជាលោកសង្ឃណាព្រៀបបើនៅណាមទៅប្រធាននៅក្នុងព្រៃវត្តលុនមលីមកចាំលោកបសនាសារៈសប្តាហ៍ថ្ងៃ 50 60នាក់នៅពេកបងមួយមួយទៅប្រកចង់រួម5អង្គនិយាយ5នាក់10នាក់ទៅដូចគ្នា